ខ្ញុំសម្រេចចិត្តកាត់សក់មែនតើអ្នកនរគ្នាកាត់សក់កាត់សក់លងសងចង់ខ្ញុំកាត់សក់សេះបើសក់រំរះមានតែក៏ត្រងោអូខេជុំខ្ញុំខ្ញុំខ្ញុំជម្រាបសួរសួស្ដីអរគ្នាខ្ញុំមកលេងឥឡូវនៅមួយជែកអញ្ចឹងថ្ងៃហ្នឹងគឺយើងនឹងទៅកាត់សក់អ្នកនរហើយមិនយើងគេគឺខ្ញុំ ខ្ញុំសម្រេចចិត្តកាត់សក់មែនតើនេះអ្នកតាគ្នាកុំឲ្យអ្នកគ្នាថាខ្ញុំសក់វែងមុខចាស់ឥឡូវចាំមើលមើលថាតើខ្ញុំទៅកាត់សក់នៅណាអីនៅណាអូខេ yes អូខេឥឡូវមុននឹងទៅកាត់សក់យើងមកធូបបាយសិនព្រួយព្រៀងខ្លាំង Hello សួស្តីយេតកងពីរមួយនេះមកដែតមួយកាមេរ៉ាមែនហ្នឹងហ្នឹងហើយញ៉ាំពីរចានមួយហ៎ យើងការពារសុខភាពនិយាយទៅមិញហ្នឹងឃ្លានពេកផ្លេចដោះមូលឥឡូវអត់មួយខ្ញុំគួរប្រាប់អ្នកទាំងអស់គ្នាហើយអត់បើសិនខ្ញុំប្រាប់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នានឹងដឹងថាខ្ញុំកាត់សក់ម៉ូតអីហីអញ្ចឹងបើសិនអ្នកទាំងអស់គ្នាចង់ដឹងថាខ្ញុំកាត់ម៉ូតអីចាំតាមតាមទស្សនាវីដេអូទាំងអស់គ្នាព្រោះឲ្យខ្ញុំឆេញមុខខ្លួនឯងមែនតើហងៃនឹងគេថាចាស់ពេកហើយទៅចាស់ ខ្ញុំជួយចិត្តឲ្យគេថាខ្ញុំចាស់ព្រោះខ្ញុំក្មេងខ្ញុំចិត្តថាគេចាស់ដល់ពេលទៀតខ្ញុំចាស់ទៅបាទខ្ញុំជួយចិត្តឲ្យគេថាខ្ញុំក្មេងវិញអញ្ចឹងឥឡូវគេថាខ្ញុំចាស់ហើយឥឡូវខ្ញុំទៅកាត់សាក់ដើម្បីគេថាខ្ញុំក្មេងម្ដងកាប់និយាយទៅខ្ញុំមកញ៉ាំនៅនឹងតាំងពីឈ្មោះ Indie House តាំងពីមានតំហាងតែឥឡូវគាត់ ប្រេកហើយ special ហ្នឹងគឺសាច់មាន់ណាហើយថ្ងៃហ្នឹងមកអស់សាច់មាន់ជាងយើងញ៉ាំសាច់គោម្ដងញ៉ាំបានរបស់ញ៉ាំឆ្ងាញ់ហើយអឺអ្នកលក់ friendly ទៀតសំខាន់ខ្ញុំស្គាល់អ្នកលក់ហ្នឹងដោយសារគាត់ខ្មែរកាត់ថៃឥឡូវញ៉ាំសិនអីគេប្រូញៀនញៀនអាញៀនញៀនកប់សេរីកប់សេរីបាទមេកំពុងតែអង្គុយលេងអុកបាទ Hello បង ឡូសួស្តីបងចឹងឥឡូវនេះយើងមកកាត់នៅ Simple Barber អ្នកទាំងអស់គ្នា ដែលមានទីតាំងនៅឈូកាឈូកាឈូកាឈូកាឈូកានិយាយម្ដងទៀតដូចថាឥឡូវនេះខ្ញុំមកដល់ Simple Barber Shop ហើយអ្នកទាំងអស់គ្នាដែលទីតាំងរបស់គាត់គឺនៅផ្លូវនៅខាងនោះហ្នឹងសាលាទួលពូងជិះមកត្រង់រហូតមកអ្នកនរគ្នាឃើញចិត្តដល់លូហ្នឹងនៅ ខាងស្ដាំដៃមាន ហាងមួយដាក់ Simple Barber Shop ពណ៌ក្រហមនេះ ឥឡូវមេឈៀងកំពុងតែជាប់រវល់ក្នុងការវាយអុកម៉ាយ៉ាងមមាញឹកតែឥឡូវយើងចូលមកមើលនៅក្នុងហាងរបស់គ្នាខ្ញុំមកកាត់សក់នៅកន្លែងគាត់លើសពីការកាត់សក់ស្អាតគឺមានអារម្មណ៍ថាពេលចូលមកដល់ហាងរបស់គាត់មួយមួយគឺសំណងមែនតើមានណាមានពេលចូលមកដល់ហាងគាត់គឺយើងមានអារម្មណ៍ថាហាងគាត់ឡើង vintage តែម្ដងណាបងគ្នានិយាយទៅអ្នកដែលចូលចិត្ត ការសក់បែប vintage អីចូលចិត្តហាងបែប vintage គឺថាមកហាងរបស់គាត់គ្រប់សាខាសាខាមួយណាក៏អត់ធ្វើឲ្យអ្នកនរគ្នាខកចិត្តដែរទំនងមែនតើអ្នកនរគ្នាសុំសរសើរគាត់ប៉ុណ្ណឹងឃើញហ្មងចូលមកគឺថាធ្វើឲ្យយើងមានអារម្មណ៍មួយចង់តែកាត់សក់ហ្មងចង់តែកាត់សក់ហ្មងអញ្ចឹងហើយខ្ញុំស្រឡាញ់ជាងគេគឺ ការកាត់សក់បងបត់តែម្ដងបងបត់គឺគាត់មានជំនាញខាងកាត់សក់នឹងយូរឆ្នាំហើយព្រោះពេលដែលខ្ញុំកាត់សក់គឺខ្ញុំតែងតែភាសាជាមួយគាត់មុនរហូតថា បងបើខ្ញុំកាត់ចេះទៅសំមួយមុខខ្ញុំអត់តាមណាដល់អ្នកគ្នាថា តើមកសាក់ថ្មីខ្ញុំទៅជាយ៉ាងណាអ្នកទាំងអស់គ្នាចង់ឃើញគុំភ្លេចតាទាំងអស់គ្នាជិះជិះជិះអ្នកទាំងអស់គ្នាស្គាល់គាត់អីគាត់ចូលវីដេអូមួយខ្ញុំឲ្យតកាត់សាក់ឲ្យតែតាក់ទងមួយវីដេអូកាត់សាក់ភាគច្រើនគឺគាត់ហើយយើងនឹងកែប្រែម៉ូដសាក់ថ្មីដើម្បីឲ្យខ្ញុំមើលទៅក្មេងជាងមុនកុំឲ្យអ្នកទាំងអស់គ្នាថាខ្ញុំនឹងចាស់ទៀតអូខេ អ្នកទាំងអស់គ្នាឥឡូវនេះម៉ូតសក់ខ្ញុំបានប្រហែលជា60% 70%ហើយមានអារម្មណ៍ថាសុខសុខសប្បាយចិត្តហ្មងអ្នកទាំងអស់គ្នាបានកាត់សក់ហើយគេឃើញម៉ូតថ្មីវាឃើញបងគាត់សរសើរថាសង្ហាយក្មេងមុននេះទៀតអែហ្មងអូខេអ្នកទាំងអស់គ្នានេះគឺជាសក់វើយរបស់ខ្ញុំមកខ្ញុំទុកឡើង2ឆ្នាំហើយអ្នកទាំងអស់គ្នាហើយកាលពីមុនខ្ញុំនិយាយថាអីគេសក់ពេលយើងកាត់ហើយដោះវិញបានតែចិត្តតែកាត់ហើយប្រហែលដោះហើយ តែឥឡូវខ្ញុំចង់ប្រាប់ដល់អ្នកថា ពីមុនគឺខ្ញុំស្រឡាញ់សាក់ខ្ញុំខ្លាំងមែនតើខ្ញុំអត់ចង់កាត់ទេហើយសូម្បីតែថាណាគេបង្ខំឲ្យខ្ញុំកាត់សាក់ក៏ខ្ញុំអត់ចង់កាត់ដែរស្រាប់តែឥឡូវខ្ញុំកាត់ហើយមកអ្នកដល់ពេលខ្ញុំមានអារម្មណ៍ថាស្អាតជាងមុនហើយក្មេងជាងមុនទៀតខ្ញុំចង់ប្រាប់អ្នកដល់ពេលថាពេលខ្លះរបស់ខ្លះយើងអោបប្រសោបវាពេកយើងអត់ប្រសោតវាពេកវាឲ្យទុកមកយើងពេលខ្ញុំទុកសក់វិលទៅ ចាក់ផងពេលខ្លះខ្ញុំធ្លាប់មួម៉ៅដោយសារតែសក់ខ្ញុំបាំងមុខខ្ញុំពេកផងឲ្យផង ដល់ពេលយើងអត់ព្រមកាត់វាយើងគិតថាតែកាត់ទៅអត់ស្អាតដល់ពេលមែនណាកម្មពិតពេលកាត់មកឃើញស្អាតជាងមុនដែរតើអញ្ចឹងរបស់ខ្លះយើងអត់អាចឲ្យកសោវាຕົកជាប់រហូតទេអញ្ចឹងបើសិនជាវាឲ្យຕົកឲ្យលំបាកមកយើងយើងគួរតែកាត់ចោលកាត់ចោលទៅយើងនឹងមានអារម្មណ៍ថាសប្បាយចិត្តជាងមុនហើយយើងនឹងមានអារម្មណ៍ថាស្អាតហើយសង្ហាជាងមុនឥឡូវខ្ញុំសង្ហាពីអ្នកនរគ្នាឥឡូវតោះយើងទៅកក់សក់ម្ដងអើយស្រួលស្រួល ឥឡូវបានសម្រេចអ្នកនរគ្នាកប់សេរីអ្នកគ្នាតែចុំសក់ខ្ញុំឃើញដែរធម្មតាចង់ឲ្យឃើញអត់ធម្មតាមានតែឈួតតែអត់ធម្មតាតែកក់ឈួតដែរអ្នកគ្នាចាប់មកឡើងអស់មកកប់សេរីវាទៅជាអ្វីមួយផ្សេងហ្នឹងអ្នកនរគ្នាកប់ដល់ចឹងមកយើងបានស្ទាយគេនេះគឺអ្នកនរគ្នាគាត់ថានេះប្រុសប្រុសដល់ពេលយើងដោះសក់មកឃើញដូចមិនចឹង អូខ្ញុំយល់ហើយខ្ញុំយល់ហើយហ្នឹងហើយហ្នឹងហើយអូខេអរគុណច្រើនអរគុណមកឥឡូវយើងទៅមើល reaction របស់ Debra ទាំងអស់គ្នាថាតើ Debra គាត់និយាយមិននៅពេលដែលឃើញខ្ញុំកាត់សាហាវ Yes អូខេអ្នកដាខ្ញុំមកដល់ផ្ទះវិញហើយប៉ុន្តែខ្ញុំអត់ទាន់ដោះមុខទេ Hello ឥឡូវនេះបងឲ្យអូនដោះបងឲ្យអូនដោះមួកបងហើយចាំមើលមើលថាតើសក់វងមួយដែរដោះ តបសេរីហើយដែរក៏មានតរឹមថៃមែនតបឡើយមិនដែរស្ដាំជាងមុនខ្ញុំថាស្រាក់ក្បាលខ្លាំងមានមានអារម្មណ៍ស្រាក់ក្បាលជាងមុនស្រាហាជាងមុនបើសិនកាត់ឲ្យឃើញនឹងឃើញមកមែនតែអត់កាត់ខ្លីជាងហ្នឹងឯងចាំគេកាត់ខ្លីតនេះផុសផុសខ្ញុំធ្វើចឹងតែជិះស្អី អូខេអ្នកណាខ្ញុំអរគុណច្រើនដែលបានតាមដានទាំងសម្រាប់វីដេអូនេះហើយជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ